ថ្ងៃសួស្តីទាំងអស់គ្នាអានោះភ្នំក្រោមទេបងប្អូនឥឡូវអាវីដេអូមុនចេញទៅអាងតាពាំងថ្មអូយម៉ែឆក់អើឆក់តាឆក់យាឆក់ឥឡូវដាស់បើជ្រុលមកប្រឡងឆក់ដែរដែរមកភ្នំក្រោមមកបាត់ទៅឆ្ងាយនេះលេងជាប់ផ្លូវនេះបងប្អូនចូលប៉ិនប៉ោងគេមួយធំត្រីនឹងទូចទូចត្រីនេះវាសល់តែទូចទូចវាពិបាកត្រី ធំទេបើប៉ះខ្សែភ្លើងរហូតវាយកអាហ្នឹងហើយ mình chăm tạm đàn thế ông bố ơi ok ok á chơi máu liền tiếng máu ông bố ơi từ ngày muốn ô lên khlang lên khlang làm thọ đây នេះបងប្អូនអើយភ្លៀងភ្លៀងហើយភ្លៀងហើយតែមិនយកបាត់ត្រីមួយឥឡូវភ្លៀងហើយអូចាប់តាមចាប់បកចាប់បកអស់ចាប់បកផុតលេងលេងអូខេខ្យល់បកផុតអស់បងហ្នឹងចាំមើលប៉ាស្ងប់ខ្យល់ទៅមកវិញម្ដងទៀតមើលទៅគេបានគប់ គេគប់បានណាតោះតោះចុះគប់ទៀតជើងបងអើយធ្លាក់ខ្យល់បន្តិចធ្លាក់ខ្យល់ពេកគេថាมันខ្ជិលថតហើយគប់អានេះខាំខុសម្ដងលួងវាល្មមនៅខាំចង់ថតដែរតែគឺយូរពេកខ្ជិលថតបណ្ដោយជាសែវថ្មហើយនេះបងពីខាំទៅ ក្រោមបងប្អូនអើយគាត់បើចេញអាងគប់បានខាំមើលតែកុំមើលកតុយអស់ហើយកតុយបងប្អូនឆែកឆេអស់ហើយទុយនេះខំគ្នា này không thấy à bông thế nữa Yod. just con nuôi dân một sữa នេះឲ្យតត់មួយហ្មងណាវាខំវាតត់មួយចោលព្រោះវាតត់ឲ្យចោលតែវាតត់ខំឆ្កែទៅឆ្កែទៅឲ្យចងចោលកំ plau អត់ទេ trời ơi ខំឲ្យរត់យកហ្មងខំអត់លឺសំឡេងណាប៉ាំងរត់ខ្វើតគំថាលេង trời រត់អស់ចិត្តនៅដែរលាក់នៅលាក់ đây lấy mặt trời này vừa the room culture. Hmm. Room marah nih. ខ្នាតខាប់ឲ្យរត់ចុយប្រាយដល់ហើយបងប្អូនអើយត្រីអាគិនគិនសបោតាប៉ុណ្ណឹងវត្តឡើងជួបកភ្នែកបាត់ហើយបងប្អូនអើយ នេះគ្រូកផ្នែកបាទអូហ៎ហ៎នេះបងប្អូនអើយឥឡូវអស់ពីមេឃភ្លៀងរហូតដល់មេឃក្តៅ តោះគេថាបញ្ញាប់ឡើងគូតអឺកុំមកគប់តាមតាមផ្លូវម្ដងវាខ្ជិលអមទូកទៀតឥឡូវមកដល់មានណាគាត់ណាជីមកដល់កន្លែងប្រឡងគប់យកមកតម្រឹងមកហ្មងដល់កយតែគិតធ្វើមិនទេបងប្អូនអើយបើម៉ាក់ម៉ាក់ហ្នឹងអញ្ចឹង